ស្លឹងឈើជ្រុំអាចដុំថ្មីបាន ចូលធ្វើម្ហូបខ្លួនឯងការពិតគឺ ធ្វើម្ហូបវាឲ្យរ៉ាមែនទេក្រាញ់ម៉ាក់ជាអ្នកប្រាប់កូននេះថាមិនឲ្យកូនខឹងប្រចាំច្រើនតាអូមកឡើយស្កាត់តែពីរនាក់អញ្ចឹងតិចគេចោលតែយើងមកធ្វើអីហើយពេលនៅជាមួយស្រីផ្សេងសบายអមានក្តីសុខណាស់ណោះថោកទេស្រីឃ្លានខ្លាំងណាស់មែនទេបើមកធ្វើរឿងថោកទៀតនៅកន្លែងសាធារណៈអញ្ចឹងអរណាឈួតអីហ្នឹងយើងបែកគ្នាទៅយើងជឿនេះហើយថ្មីវិញបាទ មានហេតុផលអីដែលត្រូវទៅរកគេពួកគេបាននិយាយថាបែកគ្នាជាមួយយើងទៅរកយ៉ាងចាប់មែនតែនហើយ ស្នាដៃអាស្នាយអញមិនដឹងគេលើក្រង់ចឹងត្រូវគ្នាវិញហ៎មកយើងទៅមើលចង់ប្រាប់មែនក៏ចង់សុំឲ្យយើងជួយត្រូវគ្នាមួយលេងវិញអញហត់ដែរហត់អីហេតុបែបគ្នាសុបាយហ៎ ដែលធូរខ្លួនបានដើរតាមរូងរៀងរហូតចឹងឃើញឈ្នះអត់ពូម៉ាក់នឹងនឹកគេសោះធ្វើរឹកឯងក៏អើកតោងយើងឆេញណានឹកទៅបានការអីបើមនុស្សបាយគ្នាហ្នឹងអឺតែប្លែកដែរលីនបាយគ្នាមើលឯងហើយអស់ព្រមប្លុកឯងចោលចឹងឬក៏ចង់ទុកឯងឃើញលីនឥឡូវរូបរាងស្អាតប្លែកជាងមុនលីនស្អាតឬអាក្រក់ រឿងរបស់គេខ្ញុំខ្វល់ទេព្រោះថាតាំងពីដើមឡើយស្រឡាញ់លីនជាលីនមិនមែនស្រឡាញ់លើមុខមាត់ទេត្រាម៉ាម៉ែបាទរីខតសលេងទុកឲ្យលីនស្ដាប់តាហើយណែអញឃើញអប៉ិណែខមមិនលីនណាស្អាតមែនមានសង្សារណាយើមើលអាណាយើងធ្វើលេងម្អែងតា លៀនឥឡូវស្អាតជាងមុនច្រើនណាធ្វើខ្លួនក៏ខ្លាំងជាងមុនដែរតិចលូលីនមានណាគេតាមញ៉ៃហើនិយាយស្អីអញ្ចេះហេតុអីក៏សុកសុកនៀតស្គាល់ស្រីម្នាក់នោះ សុកសុកណាត់យើងមកចេញមកខាងក្រៅនិយាយពីរឿងសង្សារអីយើងយ៉ាងម៉េចនេះឯងចង់ចូលខាងគេហើយចូលរួមអបអរសាទរគេមែនដែលមកនិយាយនេះណាក៏ច្រេញមនុស្សមករឹងចិត្តរឹងដូចជាឯងហ្នឹងណាមនុស្សប្រកែកខឹងខំរបៀបណាមួយក៏ប្រូតារីណាហ្នឹងណាគេពឹងយើងឲ្យមកជួយនិយាយជាមួយឯងព្រោះមិនហ៊ានជប់ឯងធម្មតាណាមនុស្សដែលធ្វើខុសធ្វើអំពើអាក្រក់តែងតែមិនហ៊ានមកជួបជនរងគ្រោះអញ្ចឹងឯង ឯងស្រាប់យើងសិញមើលកុំតន់តបាយគេពេកគេថារានឹងឯងរាល់ថ្ងៃទីណាគេប្រាប់យើងអញ្ចឹងថៃនឹងមិនសើយើងនិយាយការប៉ុន្តែណែអញគិតស្អីឲ្យបានជឿគេ វាមិនដែលមានណាសុកសុកដែលមានសង្សារថ្មីរបស់ គេមកប្រាប់ថាសង្សាររបស់គេរាល់ថ្ងៃកំពុងតែដឹកសង្សារចាស់នោះវាពិតជាចម្លែកចម្លែកខ្លាំងណាស់មែនតើកោតណាស់សិនីកោតឯងចេះតែជឿដែរ លីណាមិនមែនសងសាថ្មីរបស់រ៉ាទេអញយល់ច្រឡំយើងនឹងហ៎យល់ច្រឡំឯងទេ ដែលគិតថាគេគឺជាមនុស្សល្អពេកឬមួយក៏ឯងរាប់អានគេដល់ស៊ីចម្លើរហូតដល់ភ្លេចមិត្តភ័ក្តិរាប់ឆ្នាំដូចជាយើងបើស្រឡាញ់គេណាក៏ទៅរកគេទៅហើយមិនមែនតាមយើងទេកុំតាន់ទៅមើលនិយាយគ្នាឲ្យដឹងរឿងផ្សេងមកចេះមិនបានរាប់អានអ្នកណាព្រេអ្នកណាដូចតែឯងនិយាយទេដែលខំប្រឹងអស់សង្ខារមកនេះក៏ព្រោះតាលីណាគេពឹងយើងឲ្យមកនិយាយជាមួយឯង ព្រោះតាអាណិតរ៉ាលេណាក៏ធ្វើការជាមួយរ៉ារាប់ឆ្នាំហើយហើយក៏ចង់មកជួបឯងក៏តែគេមិនហ៊ាន ហើយពេលណាហ្នឹងគេជិះសងសងនឹងគ្នាគេមិនលួងគ្នាហើយឯងមកប្រាប់យើងធ្វើអីនិយាយមិនចូលគ្នាសោះលេណានិងរ៉ាមិនជាសងសារគ្នាទេសងសារលេណាជាអធិនមិត្តយើងនោះគេទាំងពីរនាក់ជិះរៀបការនឹងគ្នាហើយហើយលេណាក៏មិនចង់ធ្វើជាមនុស្សស្រីដែរធ្វើឲ្យគេបែកបាក់គ្នាដែរដែលឯងឃើញលេណាអោនជាមួយរ៉ានឹងគឺដោយសារតែអោរ៉ាប្រឡាក់កាហ្វេ ហើយណាមួយនៅលើឡានទីណាក៏មានអាវមនុស្សប្រុសដែរហើយក៏យកអាដាពាក់តែម្ដងទៅយើងមិនដឹងថានិយាយជាមួយឯងឲ្យឯងជឿឬក៏អត់ទេហើយក៏ព្រោះក្នុងនាមជាមិត្តឯងស្លាប់រស់យើងក៏មកប្រាប់ឯងនឹងណាថារ៉ាក៏គេមិនយកអ្នកណាដែរបើគេចេះយកគេយកយូរហើយព្រោះថាពួកគេក៏ធ្វើការជាមួយគ្នាស្រាប់រ៉ាស្រឡាញ់ឯងគេតែងតែតអូនតែឯងប្រាប់អ្នកក្រុមហ៊ុននិងគេជ្រិញអស់ហើយ ថាគេនឹងសំលុយចុះដឹងឯងឆាប់ឆាប់នេះប្រាប់គេពេញអอฟហ្វិសនឹងគេធុញនឹងប្រាហើយឯងនេះនិយាយលំអិតដូចជាម្ចាស់ស្មីខ្លួនគេឯងក៏ប្រតែយើងប្រាសតិស្ដាប់គេនិយាយមិនដូចជាឯងទេ ប្រាអារម្មណ៍ស្ដាប់គេព្រោះថាលេណាមិនចង់ធ្វើជាមនុស្សដើមហេតុដែលធ្វើឲ្យសង្សារគេឆ្លោះគ្នាទេតើបគេអពឹងយើងបកស្រាយជំនួសគេហ្នឹងណាឯងល្មមស្ដាប់គ្នាខ្លះទៅហើយមកដល់ឥឡូវរ៉ាក៏មិនតាន់មានអ្នកណាទៀតដែរ ត្រូវគ្នាវិញទៅណាកុំឲ្យលីណាគេមានអារម្មណ៍ថាគេជាមនុស្សថោកទាបយើងក៏មានតែប៉ុណ្្នឹងទេឯងគិតមើលទៅ តាមពីដំបូងដល់ឥឡូវរ៉ាដែលលួចមានស្រីពីអង្ការឬក៏ធ្វើឯងឈឺចាំម្ដងអត់ម្ដាំប្រាប់លីណាផងឲ្យយើងសុំទោសដែលយើងឆេឆាយនៅថ្ងៃនោះពេកអឺបាបពីយើងវាមិនបានគិតវែងឆ្ងាយគិតច្រើន អឺអឺមិនអីទេដូចណាគេយកអារម្មណ៍លើស្រីដោយសារតែឯងស្រឡាញ់រ៉ាពេកទៅឯងនិយាយមិនគិតហើយឯងក៏កុំតន់ជឿយើងទាំងស្រុងអីណាហើយលៀនយករឿងនេះទៅកើតច្បាស់ទៅចាំមកជឿយើងទៅព្រោះថាយើងគ្រាន់តែជាអ្នកនាំពាក្យគេទេហើយយើងក៏តើហើយណាព្រោះយើងមានការសំខាន់ឯងគិតមើលទៅ បាទដូចលីណាគេនិយាយមែនអ្នកដែលខំគឺឯងណាលីនអត់ទៅជាពេលនេះដឹងខុសគ្រប់យ៉ាងប៉ុន្តែគ្រប់យ៉ាងវាចាប់អត្តហាហើយគេក៏មានក្តីសុខរបស់គេដែរ មកនេះក៏ព្រោះតាលីណា គេពឹងយើងឲ្យមកនិយាយជាមួយឯងក៏ព្រោះតាអនារាហើយពេលណានោះគេជា សងសានឹងគ្នាគេមិនលួងគ្នាហើយឯងមកប្រាប់យើងធ្វើអីនិយាយមិនចូលគ្នាសោះលីណានឹងរ៉ាមិនជាសងសាគ្នាទេសងសាលីណាជាអធិនមកយើងនោះគេទាំងពីរនាក់ជិះរៀបការនឹងគ្នាហើយហើយលីណាក៏មិនចង់ធ្វើជាមនុស្សស្រីដែរធ្វើឲ្យគេបែកបាក់គ្នាដែរដែលឯងឃើញលីណាអោនជាមួយរ៉ានឹងគឺដោយសារតែអោរ៉ាប្រឡាក់កាហ្វេ ហើយណាមួយនៅលើឡានទីណាក៏មានអាវមនុស្សប្រុសដែរហើយក៏យកអាដាពាក់តែម្ដងទៅ យើងមិនដឹងថានិយាយជាមួយឯងឲ្យឯងជឿឬក៏អត់ទេបើពេលមុនព្រមទុនរៀងខ្លួន ជាលីនជាលីនតាអញគិតមិនថាអូនរកឬបើសិនជារាសូមយើងត្រូវគ្នាគិតមិនទៅលីន ក៏មិនវិញក៏ទេសងសាចាំងនិងថ្ងៃនោះយើងមិនទាន់បែកគ្នាជាមសូមជាបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះ ហូចចូលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនិមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត ក៏ព្រោះតែអនារាហើយពីណានឹងគេជាសងសារនឹងគ្នាគេមិនលួងគ្នាហើយឯងមកប្រាប់យើងធ្វើអីនិយាយមិនចូលគ្នាសោះលីណានឹងរ៉ាមិនជាសងសារគ្នាទេសងសារលីណាជាអធិនមុតយើងនោះគេទាំងពីរនាក់ជិះរៀបការនឹងគ្នាហើយហើយលីណាក៏មិនចង់ធ្វើជាមនុស្សស្រីដែរធ្វើឲ្យគេបែកបាក់គ្នាដែរដែលឃើញលីណាអោនជាមួយរ៉ានឹងគឺដោយសារតែអាវរ៉ាប្រឡាក់កាហ្វេហើយណាមួយនៅលើឡានលីណាក៏មានអាវមនុស្សប្រុសដែរហើយក៏យកអាវរ៉ាពាក់តែម្ដងទៅ យើងមិនដឹងថានិយាយជាមួយឯងឲ្យឯងជឿឬក៏អត់ទេបើពេលមុនព្រមទុន សុំជារាសុំយើងត្រូវគ្នាគិតមិនតែលីនពេលនឹងអូនដល់ក៏ទើបស្ដាយរឿងចាំងបើសិនជាវេលាអាចបកក្រោយបងមិនបណ្ដោយអូនដើរចេញទេបងនឹងสู้គ្រប់យ៉ាងតាមស្រមៀមចៃតន់ឬក៏មិនវិញ យកស្មារតីនឹងឲ្យដើរតែឯងទៀតចុះបើណាគេមកចាប់ធ្វើបាបគិតមិនចឹងបាយគ្នានឹងឈៀតឯងបារម្ភទៀត មិនប្រ យកវាមកគិតហើយគិតថាជាការទុំទ្រាំទៅវិញអារ៉ាមើលទៅលិនក្រោយពីបាយពីបងទៅស្អាតជាងមុនហើយសរសើរជាងមុនទៀតចង់ក្បាយ តែលិនហើយធ្វើទៅកំពុងអនឡាញផងស្មានតែគេឆាតមក ោលអីដែលត្រូវឲ្យគេឆោតមកសុំត្រូវគ្នាវិញទេចុះសម័យតាលីននេះឯងមិនឃើញថា គេដើរហួរឯងទេគ្មានថ្ងៃដែលអាចត្រឡប់ទៅដូចដើមវិញទេបើថ្ងៃនោះយើងមិនមករៀងចែកផ្លូវថ្ងៃនេះយើងបាំងតែឆ្ងាយហេតុអីបានជាគេចូលឆែកទៀន ឡុកណាទៅល្អ ទេមិន alert ណាត់ជួបអាសនាក៏អត់ណាត់ជាមួយលីនពេលណា ថ្ងៃដែលលីនបេតនីខ្លាំងបំផុតមានអីយើងត្រូវទៅមិននឹងបែកគ្នាហ្នឹងហើយគេក៏ជាមើលថែខ្លួនគេដែរ ទុកទៅអីមនុស្សបែកគ្នាអីតាយប់មិញលឺម៉ាក់អាស្នានិយាយថាថ្ងៃហ្នឹងម៉ាក់លីននៅផ្ទះហេចឹងលីនប្រកាសជានៅម្នាក់ឯងហើយហើយបកាយភ្លេចភ្លាំងច្រើនទៀតហើយបើតាមដឹង អានឹងមកម្ដងម្ដងគឺចុកពោះខ្លាំងណាស់ វាឈឺគឺចិត្តទៅរកពេទ្យខ្លួនគេ អាតើមានគេទិញឲ្យឥឡូវបែកគ្នាហើយវេទនាតែខ្លួនឯងហ្នឹងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនង ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត និមិត្តសញ្ញាឆ្មាខ្មៅ រសជាតិដើមល្អប្រណិត។ ងាត់ជួបអាសនាក៏អត់ងាត់ជាមួយលីននេះណា ថ្ងៃដែលលីនវេទនាខ្លាំងបំផុតមានអីយើងត្រូវទៅមនុស្សបែកគ្នាហ្នឹងហើយគេក៏ជាមើលថែខ្លួនគេដែរ គ្នាហើយតាយប់មិញលឺម៉ាក់អាស្នានិយាយថាថ្ងៃហ្នឹងម៉ាក់លីននៅផ្ទះហេចឹងលីនប្រកាសជានៅម្នាក់ឯងហើយហើយបកាយភ្លេចភ្លាំងច្រើនទៀតហើយបើតាមដឹងអានឹងមកម្ដងម្ដងគឺចុកពោះខ្លាំងណាស់ ចិត្តទៅរកពេទ្យខ្លួនគេអាតើមាន គេទិញឲ្យឥឡូវបែកគ្នាហើយ វេទនាតែខ្លួនឯងហ្នឹងបានស្អីប្រាគិតទៅមនុស្សស្រីពិតជាវេទនាមែន តែយើងគួរតែដើរទៅទិញខ្លួនឯងឬក៏អត់នេះបើតាបើទៅមកតាមផ្លូវប្រកាសជាខ្មាស់គេប៉ុន្តែมันគួរនៅឈឺម្នាក់ឯងចឹងទេសុកចិត្តខ្មាស់គេក៏មិននៅដេកឈឺម្នាក់ឯងចឹងដែរ ខ្វះទេរបស់អ្នកណាក៏របស់ខ្ចីប្រាសាអើយស្លឹងឈើជ្រុំអាចដុំថ្មីបានថាមែនមែនម្នាក់នឹងភ្លេចសំបីថ្ងៃខែខ្លួនឯងតែបើថ្ងៃណាត់ដើរលេងអីវិញនិយាយចាំច្បាស់នោះសម្រាប់ចិត្តចេញទៅព្យាយាមលុំលំពើប្រហែលជាល្អកាលមកនេះជាមួយខែគ្រប់យ៉ាងនៅដដែល កាយរោគឬអ្វីដែលផ្លាស់ប្ដូរគឺលែងមានឯងឈរចាំលិននៅមុខផ្ទះនេះដូចមុនបែខឹងអូនទុញស្ងួនមិនព្រមតាមត្ររំលងអារម្មណ៍ល្អចំពោះស្រីដើរមកទីនេះម្ដងទៀតមិនក្នុងន័យអីទេគាត់តែអាណិតដល់សង្សារចាស់ដែលនៅផ្ទះម្នាក់ឯងហើយមានបញ្ហា ចាប់ទុកថាក្នុងនាមជាមនុស្សដែលធ្លាប់ស្គាល់គ្នាច្បាស់ ក៏យកមកឲ្យដូចជាគ្មានអីខុសផងអូនរករឿងទិញទួចបងមិនអងវពេលនឹងអូនដល់ក៏ទើបស្ដាយឬអាយបានធូរខ្លះហើយនៅហ្នឹងអឺបានធូរហើយគឺដោយសារតែបានញ៉ាំថ្នាំប៉ុន្តែមិនដឹងថាថ្នាំអ្នកណាគេឲ្យយកឲ្យទេហើយខទៅម៉ាក់ម៉ាក់មិនលើកផងក្រាស់អញតែដឹងឈួន ក្រាស់ស្អីមានតែក្រាស់នឹងរោគចិត្តដែលដឹងថាយើងថ្ងៃខែខាងណានោះអោះគិតទៅពីឯងទៅហាក់ឯងមានការស្អីហ៎ថ្ងៃហ្នឹងបានជា100យើងរាល់ដងណា យើងហាយចេញទៅដើរលេងមិនចេញទេ អាឡែងទៅជាប់ជាមួយនឹងអពវុធហ្នឹងហើយយ៉ាងម៉េចថ្ងៃនេះមិនក៏បាន100យើងបានអេឬមួយក៏បែកគ្នាជាមួយនឹងអពវុធហ្នឹងហីអើយបើគ្មានការក៏យើងមិនមករកដែរនេះណា អឺនេះស្អីគេទៀតឯងហាខែមុនក៏ការរបស់ពូហើយក៏ខូចកណែថ្មីថ្មីនេះទៀតហើយឥឡូវកម្មវិធីស្អីទៀតឯងណែមិនឯងសបោកម្មវិធីម៉េះព្រោះអីក៏អូស្អីឯងហ្នឹងគ្មានបនគ្មានខូបអីទេណាគឺការយើងហ្នឹងហេការការជាមួយនឹងអ្នកណាអ្នកណាគេយកឯង អើយហើយក៏មើងងាយគ្នាម្លេះគ្រាន់តែឆ្ងល់ថាកូនកន្លោះហ្នឹងគឺជាណាគេគ្មានអ្នកណាទៀតទេ គឺបងវុនហ្នឹងណាគឺគាត់ចង់ការលឿនលឿនព្រោះយើងក៏មើលចិត្តគ្នា2ឆ្នាំរួចហើយអីគេឯងការជាមួយនឹងបងវុនហ្នឹងក្រែងពីអ្នកឯងដូចជាអាសាឆ្លោះគ្នាឆ្លោះត្រូវឆ្លោះត្រូវហើយក៏បែកគ្នាញឹកតែមិនក៏បានការជាមួយគ្នាអញ្ចឹង បែកមែនឆ្លោះមែនតែពួកយើងក៏ផ្សារផ្សារគ្នាវិញហើយបងវត្តក៏ថាពេលដែលឆ្លោះគ្នាម្ដងម្ដងក៏ចង់ទៅយកអ្នកផ្សេងទេតែយើងមិនដែលខ្វល់ទេព្រោះគាត់ស្រឡាញ់យើងបើមនុស្សដែលស្រឡាញ់គ្នាទៅហើយណាគ្រាន់តែដកថយទាំងសងខាងក៏ស្ងប់ចិត្តហើយហើយចាំត្រឡប់មកស្រឡាញ់គ្នាក៏វាមិនយឺតពេកដែរណាមួយយើងក៏មិនដឹងថាចិត្តរឹងធ្វើអីដែរព្រោះថាយើងក៏ស្រឡាញ់គេដែរ ហើយក៏មិនខ្វះដែរតួដែលបែកគ្នាហើយដែលត្រឡប់មកត្រូវគ្នាវិញនោះ តែខ្លះពេលដែលឆ្លោះគ្នាហើយក៏សុំគ្នារៀបការតែម្ដងដូចយើងអញ្ចឹងណាបាយតាមយើងដឹងណា សង្សារឯងនឹងឯងដូចជាតាកតងក្រៅយើងមួយឆ្នាំទេណាមួយក៏ល្មមយល់ពីចិត្តគ្នាដែរហើយហើយមិនក៏សម្រេចចិត្តបែកគ្នាងាយងាយម៉េះនេះមកពីឯងរករឿងគេពេកតែដឹងអឺ គឺវាមែនហើយប៉ុន្តែវាមិនសំខាន់ទេ ថាអ្នកណាខុសអ្នកណាត្រូវនោះព្រោះថាពេលនេះយើងទាំងពីរក៏បែកគ្នាបែកបានណាត្រូវក៏បានដែរមិនអាចទេបើចេះត្រូវគ្នាណាប្រហែលជាត្រូវតាំងពីថ្ងៃដំបូងមកម្ល៉េះប៉ុន្តែនេះគឺចិត្តមួយខែហើយស្ងាត់ឈឹង យើងនឹងបង្វត់ណាក៏ធ្លាប់បែកគ្នាចិត្ត3ខែក៏មានដែរមិនយូរទេប៉ុណ្ណឹងព្រោះថាគាត់ក៏មិនរអែវិញដែរលីនអាចស្ដាប់យើងណា មនុស្សដែលដឹងពីយើងគ្រប់យ៉ាងគឺវាមិនច្រើនទេបើរវល់តែចិត្តរឹងប្រយ័ត្នបាត់បង់គេមែនទែនទៅយើងក៏ធ្លាប់ក៏ដូចឯងចឹងដែរតែងតែដើរឆ្លោះជាមួយគាត់គ្រប់ពេលតែបើកើតឡើងវិញបើសិនជាឆ្លោះហើយឈ្នះក៏ត្រូវបាត់បង់គេ មិនដឹងថាខ្លាចជាអ្នកឈ្នះក៏បានប្រយ័ត្នអីទេអ្នកឈ្នះពិតណាមិនមែនគឺជាយើងទេ គឺជាគេព្រោះថាគេនៅស្ងៀមក៏ទុកឲ្យយើងឈ្នះ ប៉ុន្តែយើងទិញឲ្យគេ ក្នុងនាមជាអីទៅជាមិត្តក៏មិនកើតជាសង្សារចាស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបប្រកបដោយប្រាប់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិនរស់រវើង លម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិតជា ប៉ុន្តែយើងទិញឲ្យគេ ក្នុងនាមជាអីទៅជាមិត្តក៏មិនកើតជាសង្សាចាស់អូយមិនសមទេយកទៅផ្ញើនៅក្នុងស្នាទេ ហើយចាំប្រាប់ថា កុំឲ្យប្រាប់ ថាយើងជាអ្នកទិញឲ្យត្រូវលាក់ឲ្យចឹងអើយសម្រាប់អញ្ចឹងចាស់គិតគិតទៅថោកទៀតណាណូលីនហើយបែកគ្នាហើយនៅមកខ្វល់នឹងរឿងគេទៀត ឆ្ងល់ដែរជីមួយថ្ងៃមិនព្រមខូចមកខូចអីចំពេលហ្នឹងយល់សិនបំពុលទុកដល់អញទៀតរ៉ែមើលទៅដូចជាស្គមជាងមុនម៉េចអេហើយធ្វើចំបើឆ្កែហិតញីយ៉ាងហើយស្អុយអីមែនអត់ទេអត់ស្អុយអីតែអញមានអារម្មណ៍ធំក្លិននិន ក្លិនហ្នឹងក្លិនទឹកអប់របស់លីនលីនបាញ់ជាប្រចាំអញចាំច្បាស់ហ៎ចាំដល់ក្លិនគេទៀតណាណែគ្នាគិតថាឯងនេះនឹកគេឡើងសម័យឯងបើស្លាញ់គេណាទៅរកគេវិញទៅនៅស្លាញ់គ្នាអងគេទៅចោលគ្នាអឺកុំនិយាយច្រើនពេកទៅចុះផ្ទះពងបារាមពីហ្នឹងហើយ ល់ពីឯងផងហើយឯងទៅខ្វល់ពីគេធ្វើអីលីនហើយអានេះបាច់ចាំឲ្យទេឲ្យក៏គ្មានន័យហើយគ្មានមកឡាឡៃស្អីផងហ្នឹង សិតតែយើងនឹងនាំទុកបើយើងនាំទុកមែនច្តេកតែឯងទៅព្រោះចាស់យើងទៅអីមកពីមានការបានមកហើយយប់នេះសំដីយ៉ាងផងសូមហេតុផលច្បាស់លាស់ជាងទៅបានអ្នកសម្លាញ់យើងដឹងណាថាឯងមិននៅទីនេះក៏ព្រោះចង់លបមើលលិនខ្លាចយើងយប់ឡើងដេកមកមានគេចូលធ្វើបាប right បើដឹងហើយមិនសួរផ្សាយផ្សាយទៅអីទៀតណា មកពីយើង ចូលចិត្តបតន់ពួកអាមនុស្សមកដឹងដូចឯងហ្នឹងតោះតាមតនជន់កាយអញ្ចឹងបាននិយាយការពិតអាកបីបើស្រឡាញ់គេណាណែធ្វើថោកសុំគេត្រូវគ្នាវិញទៅកុំមកធ្វើមាត់រឹងអង្គុយនឹកគេចឹងដែរណែបើយើង ទៅសុំគេត្រូវគ្នាវិញបាត់ហើយកុំនិយាយច្រើនពេក thôi nhé អញទៅហើយទុកឡានហ្នឹងឯងដើរទៅព្រោះខ្លាចលៀនដឹងអឺអញ្ជើញស្រួបួអាមាត់រឹង វាស្រឡាញ់គេណាមិនសុំគេត្រូវគ្នាវិញឆ្ងល់ដែរនៅមាត់ដឹងដងកាហើយគិតគិតទៅសម្រេចថា យើងខាតលុយអស់7ខំទិញអាយឲ្យគេហើយហើយក៏មិនបានយកឲ្យទៀត បើជ្រើទៅខាតលុយទៅហើយទុកក៏គ្មានប្រយោជន៍ដែរយកទៅបោះចោលអូយអូយអូយពូខ្ញុំមិនដឹងអីទេអូយណាពូដាក់ដាក់វាយវាវាយវាមកអត់លើមកមកអត់លើអញអត់លើមកលើមិនថ្ងៃអីយីអានេះតាមមើលវាមិនថ្ងៃណាបងឃើញវាអត់លើអត់លើបងចោលលួចចង់ចូលលួចផ្ទះគេបងបងឃើញដូចសង្ស័យដែរនេះ5 6ថ្ងៃហ្នឹងប៉ុន្តែបងអត់ចាប់អារម្មណ៍ តែមុខមាត់មុខមាត់ទៅវាស្អាតបើខ្ញុំមិនដឹងអីទេពូវាអត់ដឹងអីមិនអញឃើញឯងមកប្រហែលថ្ងៃនេះហើយមើលមកមកយកវាទៅលីមកមកអើសំលេងអ្នកដាគេវាយគ្នានៅមុខផ្ទះហ្នឹងទៅមើលទៅបានមុខមាត់ឲ្យស្អាតបានដែរ តោះតោះចាំវាទៅនេះពូពូពូឆាប់ឆាប់ឆាប់ឆាប់ពូឆាប់ពូឆាប់ម៉េចម៉េចម៉េចឆាប់ពូគាត់គាត់គាត់ជាមិត្តខ្ញុំឯងអញ្ចឹងហ៎ចាងាប់ហើយហើយជាមិត្តអលីណៃឯងតែពូក៏អត់ដឹងដែរឃើញឲ្យលើមកលើមកប្រហែលថ្ងៃនេះពូក៏បានជ្រុលដៃវាយ4 5ដៃឯងមើលខ្ញុំចាគាត់គាត់គឺជាមិត្តខ្ញុំមែនប្រហែលជាពេលដែលគាត់មកខ្ញុំអត់នៅ ទៅអញ្ចឹងទៅធ្វើពូយកច្រឡំ ច្រឡំមកដល់ហើយវាយច្រឡំមនុស្សអីហ៎បងម៉ែប្រាប់ឲ្យស្ដាប់ពូឲ្យពូទំតោផងព្រោះអីពូអត់ដឹងសោះអឺក្មួយលោកក្រោយក៏មកលើមលើមអញ្ចឹងពូពូក៏អត់ដឹងថាក្មួយជាមនុស្សល្អឬអាក្រក់ដែរអញ្ចឹងលោកក្រោយត្រូវតែតែប្រាប់គេឬក៏ឲ្យសញ្ញាគេអត់ដឹងច្បាស់ក្មួយចាពូហើយក៏អរគុណពូច្រើនដែរពូណាបាទបាទបាទមែនហើយនាំគាត់ទៅលៀងរបួសក្នុងណាចាអរគុណពូមកបងពូទៅទៅសិនណាអញ្ចឹង ឈឺតិចតិចដឹងហើយឈ្ងល់ឬក៏យ៉ាងម៉េចហ្នឹងហ៎នៅសក់សក់ក៏មកគេវាយអត់បានឈឺខ្លួនរ៉ានៅអត់សក់មែនណាគេដឹងអ្នកនៅម្ដុំក្នុងឋានៈហ្នឹងហ៎មកពីយើងមកអើតលើនៅមុខផ្ទះខ្ញុំអញ្ចឹងហីអ្នកនៅចិត្តខាងខ្ញុំណាគឺសិតតែជាមនុស្សដែលចេះជួយគ្នា មកធ្វើអីគាត់ទៅដើរកាត់ហ្នឹងកោះហ่าមានផាកផលអីដែលរ៉ាមកត្រូវដើរកាត់ទីនេះទេរ៉ាចង់បានអីប្រកាន់និយាយមកឃើញខ្ញុំតែតែម្នាក់ឯងទៅមកមើលណាខ្លាចមានអ្នកគេមកធ្វើបាបរ៉ាធ្វើចឹងដើម្បីអីឃើញតែយើងជំនឿស្រីហើយនៅម្នាក់ឯងកើតទេ ហើយពួកយើងក៏ហើយពួកយើងក៏ជាមនុស្សធ្លាប់ស្គាល់គ្នាធ្លាប់ដឹងសុខទុក្ខគ្នាមិនមនុស្សធ្លាប់ស្គាល់គ្នាជួយគ្នាបានមែនបារម្ភគ្នាបានមែនគាត់តែបារម្ភក្នុងមាត់ទេ គាត់តែបារម្ភក្នុងនាងមិត្តទេតែប៉ុណ្ណឹងទេមានតែប៉ុណ្ណឹងអត់មានច្រើនជាងនឹងបានការអីគេបារម្ភគ្រាន់តែជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះលីនជុំគាត់ថាគេនៅស្រឡាញ់យើងទៀតទេអើយហើយអាសាច់កម្មបើជឿតាមយើងសើសុំលីនត្រង់ត្រង់ក៏មានរឿងកើតឡើងដែរអូយថៃហើយមកវាយថែមនេះលីនបងបងអញជួយផ្ញើអានេះឲ្យគេផងណាហើយក្នុងនឹងក៏មានថ្នាំផ្សះដែរ ឲ្យគេញ៉ាំផងញ៉ាំទៅទៅវាឆាប់បាននេះនេះមកឆោឲ្យមកស្ងាត់ស្ងាត់ចឹងហើយលីនមកធ្វើអីគឺគេយកអាវ៉ាន់មកឯងគេស្លែមប៉ុណ្ណឹងឯងមិនដឹងទៀតហ៎ឈប់បារឹងទៀតហ៎អរគុណណាស់សង្សាចាស់ដែលផ្ដល់អនុស្សាវរីយ៍ល្អល្អកន្លងមកចាត់ទុកថាពួកយើងអនុស្ស័យត្រឹមនេះចុះរ៉ាស្លឹងឈើជ្រុំអាចដុំថ្មីបាន